សុំទុំដែលឲ្យអូនខកចិត្តប្រាប់ត្រង់ការពិតមកគ្មានចិត្តលើគេទេគ្រាន់តែលេងសើចពេលឆ្លួតតនឹង គិតរឿងល្អដែលរងធ្វើផងកងហងតែម្ដងកាន់កងបាំងពើបានទីព្រមបងមិនអាចរួននៅខ្វឹងស្រមី ពីបងហើយសូមទោសផងដែលបងក៏ហងត្រាំត្រាលើ គ្រប់យ៉ាងគឺបូជាអ្នកសាំងមកគុំទៅរករឿងឈ្លោះប្រកែកឥតបានកាចាំទុំថាជាសូបិនអាក្រមចំបងសុំបែកគេរួចរាល់ នឹងអូនណាចង់ជួបមុំសុំគុំទុំអើយបែងដូចឈឺទាំងទ្វេយំជ្រៅហើយនឹងមិនលើទូរស័ព្ទផងឬនួនល្អងងចិត្តពីបង